មិនចេញស្តាស់86តាចេញវៃអឺងាប់បដៅញ៉ាំអើយអឺចុច PK ខោហើយណាបេះហើយបេះបេះបេះខ្ញោញអានេះក្របវាមកក្របដាក់បាន5 រត់មកកន្លែងនេះវល់ឡាខ្ញុំមកចង់ដាក់ផ្លូវគេដើរចេញនិយាយទៅនេះផ្លូវចេញនេះផ្លាច់ KTC គេទៅស៊ីបោះនៅនឹងផ្លូវហើយគេតែគេនេះឆេះដូរឲ្យប្រាត់ដែរ coy coy coy mau kemana hero này mình chín bốn trời ngọp nhà bạn đây ngọp ngọp men ngọp ngọp sốc <laughs> ហើយចុច PK ខុសមិនទៅច្រឡំចុចនំស៊ីឯណាសាំកាហេមែនដែរខ្ញុំទីស៊ីនិយាយត្រង់បើខ្ញុំលេងខ្ញុំលេង state បែបហ្នឹង state ហ្នឹងថយពេកភ័យគ្នាឯងខ្ញុំអត់ច្បាស់ដែរដឹងតែគេវាយគ្នាដឹងគ្នាឯងនេះគេសូវដឹងណាឥឡូវខ្ញុំអត់នេះផងចុយអាប៉ែតាមទិញនេះខ្ញុំ ណាឥឡូវអត់សារ៉េ skill សិនប្រូមានបានសារ៉េទេនិយាយទៅមុនដំបូងឡាយអ៊ីសាតាប្រាដាប៉ុន្តែដល់ពេលហើយគេថាអូខេធីមគេរៀងស្ទើពេកបីអ៊ីសាអត់កើតដល់ពេលអញ្ចឹងមានណាដល់ពេលអញ្ចឹងអាយុ TC វៃហ្មងបាទនេះអត់កើតផង ខ្ញុំមានបានសារ៉េទេយីទៅខ្ញុំមានបានសារ៉េទាំងអស់យីទៅខ្ញុំចាប់ឆាយកហ្មងអឺតោះខ្ញុំ view item នេះទាំងអស់គ្នាមើលបន្តិចណាកុំឲ្យថាបាន view អូខេ asset នេះគាត់លេង item style so រួមជាមួយនឹង chat sandy នេះ item របស់គាត់ខ្ញុំអត់ចាំបាច់ detail ទេអ្នកទាំងអស់គ្នាអាចមើលបានណាហ្នឹងហើយនេះ អូខេចំពោះ hero burst នេះក៏មិនជាអន់បានដែរអ្នកទាំងអស់នេះនិយាយទៅជាទូទៅ hero ប្រភេទនេះខ្លាំងខ្លាំងអានេះ item អាចមើលបានអឺខ្ញុំ view រៀងត្រួសត្រាស់ទេខ្ញុំ view រៀងត្រាស់ត្រាស់ទេណាហើយនេះ team ខាងខ្ញុំបាគូ support នេះខ្ញុំសុំមើលឆាតតាមបន្តិច ដោយសារមានប្រាដើគាត់ចង់ទិញបាគូឥឡូវយកអ្វីគ្នាដែរទៅពេលខ្ញុំពិបាកដែរថាឡាយចប់សិនទៅខ្ញុំទិញអត់ទេចាំទិញអឺប្រាដើឆាត់មក Facebook ខ្ញុំនឹងមក bài hay bay vào xăm chứ à rồi bay tinh thần toàn gây ta anh nhầm linh ấy lâu này mà tình hệ bà cu thì bà này Go, go, go, go, go, go, go, go, go, go, go, go, go. about others way before myself, yeah I guess that's why I feel like I go through hell, damn Wasting time on your dreams instead of mine, yeah About to turn this franchise around on a dime, man It's all about finding your right state of mind It's all about turning the worst into fine It's all about time and the work and the climb From the thirst we will rise, I'm immersed in this life Don't let somebody take your time and your worth Just focus on yourself first តើបានសាច់ស្គីលហ្នឹងវិញរត់ចេញទៅគេដាក់ប៊ីងាប់ខាងចាស់ bay kìa, 마이클라. Wah, coy, coy, coy, coy, coy, coy, coy. Cho à mà mà cái tọa nó chứ mấy mấy. Hehehehe <laughs> bấy Mabanya nè Coy, stun juga mày ai thì mà bạn nên lặng với cái thì ngọt chơi vãi lắm ចាំតិចចាំតិចខ្ញុំសុំផ្ញើ ABA គេសិនទៅណាទៅទីបាទបាទកូនផ្លេតអេស្រេចាប់អារម្មណ៍អូនផ្លេតផ្លេតមួយផ្លេតបាទ ហាយមៃឡាបាត់សួស្ដីប្រូកប៉ើសួស្ដីសួស្ដីសួស្ដីខាសួស្ដីសួស្ដីប្រូអាយការសួស្ដីបាទខ្ញុំអត់ទៅបានមើលមិញ view អាយ team WS ទៅជួយ WS មួយណាចេះប្រាដែរខ្ញុំដូចអត់ឃើញ hero WS លេងផងហ្នឹងអូខេខ្ញុំចង់ជម្រាបប្រាប់អ្នកទាំងអស់គ្នាថាចំពោះការវាយ PK នេះគឺនៅនគរដងហើយពេលបច្ចុប្បន្នក៏មានគេគោដែរប៉ុន្តែមិនមែនជាអ្នកដែលគាត់លេងល្បែងធំជាអ្នកគោទេហើយជាទូទៅពួកយើងតែវាយតែវាយលក្ខណៈថា private ដោយសារអត់ចង់សូប្រហែលទេ ដោយសារមាន player គាត់គោច្រើន Cooper come back to play brother សួស្ដី promo league ធ្វើអីវាយគ្នាអត់លេង Izat អឺដោយសារធីមគេនឹងស្ទើពេកមិញដល់ពេលអញ្ចឹងលេង Izat កើតចាំចាំចាំតិចលក់បាគូគេសិនឆែកមើលខ្ញុំណេះដំបងថាមិនតាន់ចង់លក់បាគូទេអូខេ55ដុល្លារអឺបាគូនេះឥឡូវត្រូវបានគេទិញយកហើយអ្នកទាំងអស់នេះអញ្ចឹងតម្លៃនេះគឺ55ដុល្លារបាគូនេះឥឡូវលក់ចេញហើយអឺតែតឲ្យ new player about turning the worst into fine It's all about time and the work and the climb From the thirst we will rise, I'm immersed in this life Mà trend ạ Ờ, cái vô ấy bà đá nó kì vô rồi Bà cú đi, thả lại hạo, dạ Vậy tao cứ Ờ, ờ Vay liếm cái tinh bà cú liền mà 25 đá bà cú đi 25 thả lại trăm này tao con ấy 55ឡានហ្នឹងហើយអូខេឥឡូវសុំលេខ EZ វិញដោយសារ TC បាគូក៏ត្រូវបានគេយកចាជំរុញចុងក្រោយគឺយើងលេខ EZ 1 2 3មិនអាចខបំណងឲ្យអូនខូចចិត្ត អូខេ let's go អ្នកទាំងអស់គ្នាតោះ fighter អឺចឹងចំពោះ item ខ្ញុំមិនចាំបាច់ view អ្នកទាំងអស់គ្នាមើលទេពេលបច្ចុប្បន្នគឺមាននេះច្រើនប្រភេទ player ច្រើនមែនទែនអូខេតាខ្ញុំសុំដាក់ប៉ិនគប់វិញអូខេ let's go ចាំមើលគ្នាចេញសិនខ្ញុំមិនអាចចេញតែឯងបានទេចេញតែឯងអូកាប់បុកគេឡើយបើគូវៃភ្លាមគេទិញយកភ្លាមហ្មងនិយាយទៅដល់ពេលអញ្ចឹងអត់មានអីវៃសែតសូសែតតែម្ដងអីអ្នកទាំងអស់នេះមិនបាច់ចាំព្រួយថាអូខេលបាហុកអស់អ្នកលេងទេអឺនៅពេលបច្ចុប្បន្ននេះនៅនគរឧដុង្គខ្ញុំហ៊ាននិយាយថាឲ្យតែមានកម្លាំងវៃណាទោះបីជាខ្ញុំមកបានឡាយក៏មានគ្នាខ្ញុំគាត់វៃលក្ខណៈ PK នៅក្នុងដែរប៉ុន្តែគាត់ថា អឺគាត់ PK លក្ខណៈ private អញ្ចឹងណាដោយសារវាយចេញបើកមុខពេកគេមកគោ server អញ្ចឹងណាហ្នឹងហើយហើយពីខ្ញុំទៅតែពេលខ្ញុំអត់ធ្វើចង់ live view ហ្មងទេដោយសារអីគេនៅពេលដែលខ្ញុំ live គឺអ្នកដែលគាត់គោ server គាត់ចាប់ផ្ដើមចេញមកបាទដល់ពេលអញ្ចឹងខ្ញុំអត់ទៅហ៊ាន live បានទេអូខេមក1ប្រហុកអូខេមក2 3បាន2 3នាក់ហើយតោះ let's go អឺលេខ TC សុបាយម្យ៉ាងសុបាយម្យ៉ាងតែ ហេអាប៉ែកនោះល្បាយប្រមាណចុយឈឺផ្លេះអូអឺងាប់ OMG ងាប់ខ្ញុំស្អីគេលើ system ចុយមកហុកនេះគឺអាចធៀបកប់សេរីតែម្ដងអ្នកទាំងអស់នេះតែ Emerald ក្បាលតែសំខាន់ជាងគេគឺគាត់បាន clock goal មកគូតែម្ដងរួមជាមួយនឹង item នេះ5 10មួយឈុតអូដៃ Isarac អ្នកទាំងអស់នេះកប់សេរីតែម្ដងណាបាត់2ទេ អឺជាទូទៅគឺគេលេងប៉នេះអឺគេលេងប្រភេទហេរ៉ូប្រុសទូចទេដោយសារហេរ៉ូប្រុសទូចវាមានអឺនេះដាក់ goal ក្នុងនេះហ្នឹងធ្វើតិចអឺប្រភេទ hero ប៉ះទូចសំមាន clock goal ពាក់អញ្ចឹងចាំចង់ក៏វារៀងលើសេរីយើងរៀងខ្ពស់ណាស់ដែរនិយាយទៅអត់នេះទេខ្ញុំឆាតប្រាប់ម្ចាស់បាគូសិនដោយសារបាគូវាយចាញ់រួចហើយ អឺនិយាយថាបាគូគេទិញណាតម្លៃ55លក់ឲ្យគេបានហើយហើយចាំឲ្យ ABA មកខ្ញុំបាញ់លុយឲ្យអូខេលេហេរ៉ូមួយអឺប្រកបចង់លេងអីគេខ្ញុំមានតែ EZ មួយទេយល់តើខ្ញុំអត់មានហេរ៉ូផ្សេងមកខ្ញុំមានតែ EZ មួយហ្នឹងពួកខ្ញុំម៉ាំងខ្វាត់បងគេមក hero Heroni Otoba Isan nih Hay que si he pas slip option នេះណាស៊ីនំប៉ះនំ slip មកចាអូខេអានេះអែម state ដឹង C របៀបណាទេបានវាអាចឡើងបានដល់កប់កប់និយាយថា C មិនត្រូវ

អូមានខ្លាច BS ទេ feel like I go through hell damn wasting time on your dreams instead of mine yeah about to turn this franchise around bị ai bị ai mà bà cu bị ai mà bà cu là vô tao vay nhóm lịch mới bà cu bị ai mang khuật មិនចាប់ទៅឡើយខ្ញុំមិនមានចាប់តែកំពុងតែធ្វើដីឡើយចៃដូវីខេបាទនិយាយទៅអ្នកចេះលេង EZ អាចទិញ EZ លេងបាន EZ មានលក់ពេលបច្ចុប្បន្នអូគប់មកស្បងដាច់ផ្ងាទាំងអស់គ្នាឡើយអត់បានទេជាមួយលោក Pro SZ ហ្នឹង អឺបើសិនកាក់ដៃលេងស្ទើស្ទើអីទេអេសាត់អេសាត់ក៏រត់គប់តាមគប់គ្នា អី follow ខ្ញុំទៀតលោកព្រះអឺដាច់បារោយអាដឹងប្រហែលស្បងនេះមិញអាបាយអើយមកជិះចេះចាំមកជិះសាតាមចាំចាំចាំលុយ on your faith on your dreams on your mind on your health yeah you gotta work never tell keep your head down find what you love and excel yeah push your mind repel any hate go create what you want feel compelled yeah And once you finally get a taste of the race You'll never look back once you felt that Don't let somebody take your time and your worth Just focus on yourself first Don't let somebody take your time and your worth Just focus on yourself 1st វាច្រើនពេកលេងអីក៏ពិបាកដែរឲ្យតែ Razer ឲ្យលេងលេងផ្លោកលេងផ្លោកលេង slip អីណាចុចប៉ាខ្ញុំ slip ខ្លួនឯងអីអូខេអូខេសាមទៀត Don't let somebody take your time and your worth. Just focus on yourself first. Don't let somebody take your time and your worth Just focus on yourself first Don't let somebody take your time and your worth Just focus on yourself first Don't let somebody take your time Okay, let's go! Fighter! Choi Brai Cái tuật bạc cò là chơi cái lên trờiណាគេលេង Titanal មិនយកយក ES ចេញមកbị ấy tam ba trăm tiền bà cu pro power à da yeah, các bam và hiên lo tôi cái nè i ai nè tôi i ai đấy nè i ai tôi cái nè bà cu i ai này ngon bằng thế bựa អេសិតនិយាយថាចាំតែអូកាឡាគប់ទេអូហ៊ូហ៊ូហ៊ូអូប្រូប្រូប្រូប្រូវ៉ៃសូវ៉ៃសូបើថាមកគប់អីអត់ងាប់ទេតើពីគប់អីអូតើពីគប់អីអូអូងាប់បដ ாய் អូយកប់សារីតែម្ដងបាទជាមួយ នឹង SZ លេខគប់យើង ธรรมดาเพราะฉันดาบใบดง